បាទបងប្អូននៅខាងមុខខ្ញុំនេះគឺជាអាសង្ខ022ហើយនិងអាសង្ខ023ដែលទើបបញ្ចេញបាទហើយឥឡូវនេះខ្ញុំនឹងធ្វើការប្រៀបធៀបរវាងអាសង្ខ022ក៏ដូចជាអាសង្ខ023ចំណុចដែលផ្លាស់ប្ដូរខុសពីសេរីមុនវាមានចំណុចកន្លែងណាខ្លះឥឡូវបងប្អូនអាចអញ្ជើញមើលខាងមុខសិនបាទបាទខាងមុខអាសង្ខ022គឺមានគេហៅថាអំពូល LED បាទ LED នេះហើយនឹង daytime running light ឬក៏គេហៅថា dummy dummy ហ្នឹងគឺនៅខាងលើបាទហើយចំណែកអាសង022វិញគឺអំពូលបាទធម្មតាទេ ហើយនឹងមានដមីវានៅតាមស្តុកនេះបាទប៉ុន្តែលក្ខណៈទូទៅគឺវាស្អាតម្យ៉ាងម្នាក់ទេស៊ីសងលើបងប្អូនស្រឡាញ់ទេ ហើយចំពោះផ្លាកកវិញអាសង022គឺវាបែបនេះបាទ ពណ៌មាសដូចគ្នាហើយនឹងលាយជាមួយនឹងឆ្នូតខ្មៅខ្មៅហើយចំណែក023វិញគឺពណ៌មាសបែបលក្ខណៈថា design ថ្មី បាទរាងស្រួចចុះមកក្រោមហើយនឹងមានអក្សរ Honda Dream នៅខាងក្នុងដូចគ្នាបាទហើយចំណែកតាម NCX នេះហើយនៅផ្លាកសញ្ញាសុវត្ថិភាពនេះគឺដូចគ្នាទេបងប្អូនដូចគ្នាទេ ប៉ុន្តែអាសង022មានតាមកបាំងបាទនេះតាមកបាំងប៉ុន្តែអាសង023អត់មានតាមកបាំងទេបាទស្លាស់ស្អាតតែម្ដងឥឡូវចូលមើលផ្នែកខាងខាងមុខកង់វិញបាទកង់បើយើងមើលធម្មតាអញ្ចឹងគឺវាដូចគ្នាទេប៉ុន្តែតាមការបញ្ជាក់របស់ក្រុមហ៊ុន គឺអាសង023នេះគឺមានតានអសមជាតិស្រ័យមាន គេហៅថាបូមល្អជាងមុនមមជាងមុនហើយនឹងសុវត្ថិភាពនេះស្រួលចាប់ប្រាំងជាងមុនបាទបាទឥឡូវយើងមើលតាមចំហៀងរបស់អសង022បាទតាមអសង022គឺលក្ខណៈថាបែបហ្នឹងអត់មានមកដល់កបាំងទេតែ023គឺមកដល់កបាំងតែម្ដងបាទហើយនឹងមានពាក្យស្វេមនេះ គឺជាអសរដាច់ដាច់បាទដាច់ដាច់នេះហើយតាមរបស់វាគឺប្រទេសតូចជាងមុនរហូតមកដល់នេះមកដល់កបាំងតែម្ដងហើយចំណែកអសរ022វិញគឺ design បែបនេះហើយ frame នេះគឺជាបន្ទះដែកមួយតែម្ដងបាទបាទហើយអត់មានដល់កបាំងទេ ហើយកបាំងនេះក៏ខុសគ្នាដែរបងប្អូនកបាំងនេះអានេះមានចន្លោះ2បាទហើយប្រើ band សាំងហើយចំណែក023វិញគឺតែមួយទេ design ថ្មីហើយប្រើ band big បាទចូលមកដល់ម៉ាស៊ីនម៉ាស៊ីនអានេះគឺជាប្រភេទម៉ាស៊ីន PG MSI ដែលជាម៉ាស៊ីនប្រើ big ហើយចំណែកអាសង022គឺ បែនធម្មតាកម្លាំង125ដូចគ្នាបងប្អូនឥឡូវចូលមកមើលស៊ីម៉ាំងវិញស៊ីម៉ាំង022គឺពណ៌សអញ្ចឹងបាទចំណែកស៊ីម៉ាំង023វិញគឺពណ៌ខ្មៅខ្មៅតែ design មកស្អាតហើយនឹងមានស្រោបអឺនេះគេហៅនេះគេដែកសន្ទះរបស់ស៊ីម៉ាំងហ្នឹង មានដាក់ពាក្យ trim ផងដែរដូចគ្នាទេបាទឥឡូវយើងមើលអំពូលភ្លើងនៅខាងក្រោយភ្លើង អសង់023ជាលក្ខណៈថា LED បាទ LED design ថ្មីចំណែកអសង់022គឺជាអំពូលធម្មតាបាទធម្មតាហើយអានេះ កបាំងខាងក្រោយនេះខុសគ្នាបងប្អូនបាទនេះខុសគ្នាអានេះ design ថ្មីលក្ខណៈស្អាតជាងមុនបងប្អូនអាចជើញមើលទៅបាទកន្លែងនេះគឺដូចគ្នាទេបាទដូចគ្នាទេឥឡូវយើងចូលមកមើលកុងទ័រវិញបាទកុងទ័រគឺខុសគ្នាទាំងស្រុងតែម្ដងកុងទ័រកុងទ័រអសង023នេះគឺធំហើយនឹងមានពាន់ពោមាសបែបនេះបាទស្អាត ហើយទៅពេល2022គឺបែបនេះលក្ខណៈថាពួងកំពើបាទអានេះបាទឡើងដេគឺអត់មានអីខុសគ្នាទេដេសោមានសភាពខុសគ្នាមួយសោនេះគឺសសុទ្ធ 022សហើយមានស្រទះបិទដូចគ្នាប៉ុន្តែអាសង023គឺពណ៌ខ្មៅខ្មៅសុទ្ធមកនេះមានស្រទះបិទដូចគ្នាបាទបាទស្នូកខាងក្រោយនេះខាងក្រោមនេះគឺ design ថ្មីទាំងស្រុងបាទយើងមើលអាចាស់អាចាស់បែបនេះ យើងមើលតែកន្លែងនេះក៏ដឹងថាខុសគ្នាដែរបាទអានេះតែមួយបាទឥឡូវមើលកុំកែបវិញកុំកែបបោះសង់023គឺបែបនេះបាទដល់ពេលសង់022គឺបែបនេះបាទស្លាស់ស្អាតកន្លែងនេះសង់022គ្រប់មានដូចគ្នាអានេះក៏មានដូចគ្នា ប៉ុន្តែអសង023គឺបន្ថែមនៅកន្លែងនេះស្អាតជាងមុនហើយនឹងមានលក្ខណៈថាសាំងហៀបពុកអីវាអត់ធ្វើឲ្យប៉ះពាល់ដល់តួរបស់ម៉ូតូបាទនេះបងប្អូនអាចជើញមើលចេះទៅគាត់ដឹងខុសគ្នាដែរហើយអាចរនេះគឺអត់មានអីខុសគ្នាទេចរនេះដូចតែគ្នាទេ ហើយសំបីតែប្រព័ន្ធភ្លើង របស់អាសង់023ខុសជាមួយនឹងប្រព័ន្ធភ្លើងរបស់អាសង់022ដូចគ្នាណាប្រព័ន្ធភ្លើងរបស់វាក៏ខុសគ្នាបាទចំណុចខុសគ្នាធំធំមានតែប៉ុណ្ណឹងទេនៅមានចំណុចមួយចំនួនទៀតប៉ុន្តែខ្ញុំរៀបរាប់ជូនបងប្អូនអត់អស់ទេអញ្ចឹងបងប្អូនអាចជើញ មើលនៅក្នុងវីដេអូនេះបានបាទ តម្លៃថ្ងៃនេះគឺ1450ដុល្លារបងប្អូនអាចអញ្ជើញមកទិញនៅសាខាពេទ្យលោកសង្ឃបាទស្ពានអាកាសពេទ្យលោកសង្ឃស្អាតពណ៌សក៏មានពណ៌ខ្មៅក៏មានដែរហើយអាសង022វិញវាចុះតម្លៃហើយសល់តែ1100ជាងទេអញ្ចឹងសូមអរគុណចំពោះការតាមដានទស្សនាអនុញ្ញាតគ្រប់លាបាទ